ដូចពីមេម៉ាយមិនដូចជាក្រមុំមេម៉ាយក៏ចេះច្រើនលីអង្គឡើងភ្នំប្តីជាយុបលុបជាទំនប់ជាបំរុងចេះជួយយកអាសាបំរើប្តីក្នុងមុងត្រីចេះទទួលប្តីអ្នកណាមកយកធ្វើប្រពន្ធយកមេម៉ាយល្អជាងខ្ញុំមកយកទេក្រមុំក្រមុំក៏ចិត្តច្រើនមួយថ្ងៃមួយថ្ងៃគិតតែជុំខឹងធ្វើអីប្តីមិនបានចូលក្នុងពីងហើយសងំធ្វើគ្រឿងជាស្រីស្អាតអាស៊ីបាយស៊ីតានំយកក្រមុំមករីកច្រើនពេលខ្លះតែយំក្នុងបកូនយកមេម៉ាយទៅល្អមិនរោគឬពូកែ ធ្វើការមិនចេះខ្ជិលយកបលាំងមិនចេះសងំមិនជួយយដួងប្តីរហូតមិនសូវឲ្យប្តីខំបើបានប្រពន្ធក្រមុំប្រយ័ត្នស្រីក្រៅអង្គុយយំទឹកធនិចលហេមលហាមជូតក្បាលចង្គង់យកក្រមុំមិនណ້ອຍទេកាឲ្យបើឯងញាត់ធុងចរិតកាកែបលាំងធ្វើឯងដូចអ្នកគុំឌឺចេះឌឺចេះដល់ឯងចំទៀវឯងអាដាមយកមេម៉ាយវិញទៅកំចោះហក់លោតយកក្រមុំពីម៉ាក់នេះជ័យគ្នាណាស់ប្រយ័ត្នស្រីក្រៅអង្គុយយំ